ខ្ញុំកណាសួរសួរថាតើមនុស្សស្រីអាចពាក់ខ្សែកព្រះ បានឬទេខ្សែកព្រះព្រះមានខ្សែកពីណាប្រហែលជាខ្សែកបន្តោងព្រះដែលមានបន្តោងព្រះបើនិយាយថា បានវាអត់មានតោះខុសអីថាមិនបាន ទេពីព្រោះព្រះវាមិនមែន មាទោសចិត្តព្រះវា ពីព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គមិន នៅក្នុងថ្មឬក៏ក្នុងមាសឬក៏ក្នុងស្ពាន់ដែលយើងធ្វើនឹងទេ ជាអារម្មណ៍របស់យើងឯងដែលយើង គិតថានឹងជាព្រះអង្គអញ្ចឹងដែលយើងធ្វើរៀងរើទៅយើងធ្លាប់ស្គាល់ថា ធ្វើអញ្ចឹងទៅជាពុទ្ធរូបជាឧទេសកចេតីមួយ ហើយបើកាលណាគេធ្វើជាអទេសកៈចេតដីគេធ្វើសម្រាប់គោរពហ្នឹងបើ ធ្វើជាអទេសកៈចេតដីតែឥឡូវខ្មែរឆ្លើយថាគ្មាន ច្បាប់ណា ថាបានឬមិនបានទេបើគ្មាន ហាមវាគ្មានអីទេប៉ុន្តែត្រូវសិក្សាពីបំណងដែលយើង ពាក់វិញទៅពាក់ធ្វើអីពាក់ធ្វើអីពាក់ឲ្យកើតបញ្ញាឬក៏ពាក់ដើម្បីឲ្យកើតមិច្ឆាទិដ្ឋិពាក់ឲ្យកើតបញ្ញាឧទាហរណ៍ថា ពាក់ឲ្យកើតបញ្ញាឲ្យកើតខន្តីឲ្យកើតមេត្តាអានឹងល្អអត់អីឧទាហរណ៍ថាព្រះអង្គសំដែងអំពីមេត្តាការឲ្យអភ័យនៅពេលដែលចង់ខឹងក្រោតណាម្នាក់នឹកឃើញព្រះអង្គបរៀនថាម៉េចកាន់ខ្សែកមើលទៅព្រះអង្គនៅចិត្តខ្លួនជាសាវករបស់ព្រះអង្គមិនគួរបត្រុសបត្រាស់ចិត្តចង់លួចចង់ឆក់ចង់ប្លន់គេចង់មានចង់បាន មើលខ្សែកអញបើអញលួចមិនសមជាអ្នកពាក់ព្រះអង្គសោះអានេះចំណេញដូចអាត្មាធ្លាប់មើលរឿងស្អី Big Boss របស់ Bruce Lee មើលតាំងពីក្មេងរឿងហ្នឹងប៉ុន្តែចាំម្ដាយឲ្យខ្សែកទៅហាមហាមឲ្យពាក់ខ្សែកហ្នឹងជាបណ្ដាំហ្មងគឺអត់ឲ្យវៃគ្នាហើយដល់គាត់ មានរឿងអីគេចិត្តតែមើងងាយអីទៅ រៀបវ័យអត់ហ៊ានវ័យព្រោះមានម្ដាំម្ដាយហ្នឹងមើលខ្សែកទុកវិញនៅអត់វ័យបើយើងទុកដើម្បីជា ការដាស់តឿនស្មារតីយើងអញ្ចឹងល្អដែរมันជាតោះខ້ອຍទេស្មាគិតមើលព្រោះវាចម្រើនចម្រើនដោយការគិតដោយការពិចារណានៅពេលដែលលោភលន់ចង់បោកប្រឆោតគេអីអញ្ចឹងទៅក៏ដឹងថាអញ យកខ្លួនឯងដាក់ចិត្តព្រះសម្មាសម្ពុទ្ធឬក៏ដាក់ពពុទ្ធនៅខ្លួនឯងខ្លាយជាជនឆោបោកគេឬមិនសមដោយពពុទ្ធថាគិតថាដោយពពុទ្ធចាំដាស់ទឿនអញចឹងណាមានពពុទ្ធមួយអង្គចាំដាស់ទឿនអញនៅពេលដែលអញចង់ខឹងអញចង់ជេរគេអីទីហោក្នុងខ្លួនហ្នឹងបើព្រះអង្គនៅមុខហ្នឹងអញមិនអាចស្រែកជេរគេបានទេអង្គចិត្តអញ្ចឹងតែមកណាអាត្មាថាអត់អីទេនៅជាប់ខ្លួនដូចនៅចាំដាស់ទឿនស្មារតីយើងអញ្ចឹង នឹងឲ្យបាន ជាប្រយោជន៍ប៉ុន្តែបើសិនជាដាក់ជាប់នឹងខ្លួនដោយមានជំនឿផ្សេងថាការពារចង្រៃអត្តបាតអីចេះចុះមិនបាច់ដាក់ទេអានឹងដាក់ទៅវាមិនសមទេមិនសមនៅចិត្តពុទ្ធទេព្រោះអ្នកនៅចិត្តពុទ្ធអត់មានជំនឿអញ្ចឹងទេអ្នកចិត្តពុទ្ធអត់មានជំនឿផ្ដេសផ្ដាស់អញ្ចឹងទេអត់ទេវាអត់សមអាថារឿងត្រូវមិនត្រូវខុសទោសអីមិននិយាយរឿងសមមិនសម និយាយតែរឿងសមមិនសមវាអត់សមអត់សមអាត្មាលើករឿងជាឧទាហរណ៍មួយរឿងកាលព្រះសម្មាសម្ពុទ្ធព្រះអង្គបញ្ញត្តិសិក្ខាបទមិនអោយភិក្ខុធ្វើពេជ្ជគៀមឬក៏ភូតគៀមមួយវិនិច្ឆ័យនោះអឺភិក្ខុទៅកាប់ដើមឈើណាដល់ទៅកាប់ដើមឈើហើយដើមឈើហ្នឹងជាលំនៅរបស់រុក្ខទេវតាទេវតាស្រីទេវតាហ្នឹងមានកូន កូនតូចតាចតាមគម្ពីរដីកានិយាយថា ទេវតាចន់ទៀបនឹងមានកូនធម្មតាអញ្ចឹងមិនសម្បូរបនទេទេវតានឹងនៅឋានមនុស្សនឹងហើយហាមលោកថាលោកម្ចាស់កុំកាប់ដើមឈើនឹងព្រោះជាលំនៅរបស់ខ្ញុំកណាទេហើយលោកក៏គិតថា ទេដើមឈើនេះអត់មានអ្នកហួងហែងទេយើងមិនបានទៅលួចអ្នកណាសិក្ខាបទលួចនឹងដល់លួចមនុស្សលួចអីតាបាន ជាសិក្ខាបទប៉ុន្តែពួកអមនុស្សដូចគ្មានច្បាប់ហាមច្បាប់រដ្ឋក៏គ្មានច្បាប់វិន័យក៏គ្មានចិត្តកັບទៅនាងទេពធីតានឹងហាមលោកមិនបានក៏គិតថាធម្មតាបបជិតលោកបួសហើយលោកមិនសម្លាប់សត្វទេអញ្ចឹងបើឃើញសត្វនៅពីមុខពិតជាលោកឈប់កាប់ក៏យកកូនទៅដាក់ចំឲ្យកន្លែងលោកកាប់ហ្នឹងឲ្យលោកឈប់កាប់ហើយលោកយាបថៅទៅទៅហើយ ទុកវាមិនតាន់ក៏ដាច់ដៃកូនទេវតាហ្នឹងនាងទេពធីតាហ្នឹងយាដៃរោទះសម្រាប់លោកប៉ុន្តែនាងនឹកឃើញ3រឿងឃើញទី1នឹកឃើញថាអឺកាលព្រះអង្គនៅជាតម្រៃឆាត់តន់ហ្នឹងព្រានសនន់ដទៅសម្រាប់ព្រះអង្គយកភ្លុកព្រះអង្គមិនបានសម្រាប់ព្រានហ្នឹងឯងហើយជួយ ធ្វើយ៉ាងម៉េចឲ្យព្រាននឹងកាត់ភ្លុកព្រះអង្គឆាប់ដាច់ទៀតបើកាលណាយូរបន្តិចវងតម្រៃមកតន់ព្រាននឹងពិតជាស្លាប់ជួយទៀតអត់អត់ធ្វើបាបឯងហើយទុំបីតែឈឺដល់ម្លោះត្រូវលំពេងថ្នាំពឹសហើយនឹងអព្រះអង្គទ្រាំបានពីព្រោះព្រះអង្គយល់ថាបើព្រាននឹងធ្វើការងារនឹងមិនសម្រេចទេ ទៅបរិជាវាំងវិញគាត់ពិតជាត្រូវគេដាក់ទោសឲ្យស្លាប់ដូចគ្នាចឹងព្រះអង្គសុកចិត្តឲ្យគេរស់ចោះព្រះអង្គសុកចិត្តស្លាប់ខ្លួនឯងឃើញទេអូហើយនឹកមួយទៀតនឹកថារាល់កន្លះខែម្ដងកន្លះខែម្ដង សង្គមទេវតាគេតែងប្រជុំគ្នានិយាយពីរឿងធัวទេវតាហើយបើអញសម្លាប់មនុស្សនៅពេលដែល សមាគមក្នុងសង្គមទេវតាអត់មានរឿងល្អអីនិយាយប្រាប់គេទេ ខ្លាយជាឃាតករបាទនឹករឿងទី3គិតថាភិក្ខុអង្គនេះមិនមែនបុគ្គលតែឯងទេគឺមានមេមានកោយជាសាវករបស់ព្រះសម្មាសម្ពុទ្ធជាសិស្សរបស់ព្រះសម្មាសម្ពុទ្ធនឹងអឺដល់តែអញ្ចឹង នាងក៏គិតថាបើអញសម្លាប់ភិក្ខុនេះ គឺមិនយល់មុខព្រះអង្គឃើញទេបើសម្លាប់ភិក្ខុនេះអញមិនយល់មុខព្រះអង្គព្រោះព្រោះភិក្ខុនេះជាកូនមានបិតាដោយ គិតថាពុទ្ធនឹងជាមេជាឪពុកចឹងបើសម្លាប់ភិក្ខុនឹងស្មើនឹងមិនយល់មុខព្រះសម្មាសម្ពុទ្ធដូចគ្នាឃើញទេគិតអញ្ចឹងអត់សម្លាប់ហើយបើមិនគិតអញ្ចឹងទេផ្ទះម្ដាយទៅងាប់ហើយលោកនឹងសុគតហើយអញ្ចឹងក៏ទៅ ជួបព្រះអង្គទៅទៅថ្វាយអង្គមទាំងទឹកភ្នែកអីអីចឹងអញ្ចឹងទៅរឿងហ្នឹងវែងឆ្ងាយតទៅទៀតបន្ទាប់លើកមកជាបុគ្គលាធិដ្ឋានដើម្បីបញ្ជាក់ពាក្យដែលអាត្មាថា បើយើងពាក់ដើម្បីឲ្យកើតធម៌ល្អល្អក្នុងចិត្តពាក់ទៅអត់អីទេណាដូចអាត្មាថាអញ្ចឹងចង់ផ្ទះគេម្ដាយប៉ុន្តែនឹកឃើញអញពាក់ព្រះជាអ្នកដែលមានសេចក្តីអត់ធ្មត់ជាអ្នកប្រើបញ្ញាក្នុងការដោះស្រាយបញ្ហា ឃើញទេអាហ្នឹងល្អតាដូចព្រូសលីលីសាឡុងពាក់ខ្សែកម៉ែហាមកុំអោយអឺវ័យគ្នាអញ្ចឹងហ្នឹងប៉ុន្តែបើសិនជាពាក់ដើម្បីការជំនឿផ្សេងផ្សេងហ្នឹងពាក់ព្រះអង្គដើម្បីហុងស៊ុយដើម្បីព្រះអង្គមកការពារដើម្បីស្អីស្អីអាហ្នឹងมันពាក់ល្អជាងព្រោះបើចង់ពាក់អញ្ចឹងទៅពាក់ខ្សែកថាគ្រូយន់ឯណា ទៅកុំអោយប្រឡាក់ព្រះអង្គ វាមិនថោកទៀតដល់ពុទ្ធណាព្រះអង្គមិនថោកដោយសារយើងទេប៉ុន្តែអ្វីដែលមើលទៅគេឃើញថាអូអ្នកសាវកពុទ្ធនឹងឆោតឆោតអ្នកសាវកពុទ្ធនឹងដូចជាពុទ្ធពុទ្ធបរិស័ទនឹងដូចល្ងងល្ងងអីអីចឹងណាវាវានាំឲ្យគេកើតបាប ដោយសារគេតេះដៀលយើងនឹងទៀតគេតេះដៀលត្រឹមយើងទេប៉ុន្តែវាប៉ះពាល់ដល់លំអ របស់ពុទ្ធសាសនានឹង រឿងប៉ះពាល់ហ្នឹងអាត្មាលើករឿងមួយទៀតកាលយាយវិសាខានៅរស់គាត់ជាស្ត្រីល្អហើយប្តីប្តីនោះគេ ដឹងថាលោកយាយវិសាខាជាស្ត្រី ល្អហើយគាត់ចូលចិត្តអប់រំស្រីផ្សេងផ្សេងទៀតអ្នកទៅនៅមួយគាត់ហ្នឹងគាត់តែងតែអប់រំ ចឹងគេយកប្រពន្ធទៅផ្ញើពូប្រពន្ធប្រពន្ធនឹងផឹកសាច្រើនពេកដល់ចឹងទៅគេយកប្រពន្ធទៅផ្ញើគាត់នឹងរាប់រយប្រពន្ធណាវាមានដូចបើកវគ្គចឹងណាមិនមែនឲ្យនៅរហូតទេឲ្យនៅមួយវគ្គមួយវគ្គចឹងទៅឲ្យគាត់បានទូនមានអប់រំចឹងទៅហើយដល់ពេលពួកនឹងលបផឹកស្រាទៀត ដល់លោកផឹកស្រាស្មាននឹកឃើញពាក្យគាត់មួយ ពាក្យគាត់ថាមនាលនាងទាំងឡាយមិនសមគួរបើនាងទាំងឡាយមកនៅជាមួយខ្ញុំហើយនៅប្រព្រឹត្តអំពើអញ្ចឹងទៀតសោះនាងដឹងទេអំពើរបស់នាងមិនមែនតាក់ទងត្រឹមតែរូបនាងទេពាក់ព័ន្ធដល់ខ្ញុំទៀតកាលណាបើពាក់ព័ន្ធដល់ខ្ញុំ ពាក់ព័ន្ធដល់ពនាមរបស់ពុទ្ធទៀត ពីព្រោះអីគេដឹងថាខ្ញុំជាឧបថា របស់ព្រះសម្មាសម្ពុទ្ធជាឧបាសិកាហើយបានតាំងនាមពីព្រះសម្មាសម្ពុទ្ធថាជាមហាឧបាសិកាទៀតឃើញទេគេនឹងថាអូសាវកពុទ្ធនឹងយ៉ាប៉ាសិទ្ធិស្រីស្រីផឹកស្រាវាទៅល្បីអញ្ចឹងវិញវាឈប់ល្បីរឿងនាងផឹកស្រាវាទៅជាសាវកពុទ្ធនឹងអ្នកផឹកស្រាទៅវិញទៅឃើញទេអានឹងបានថ្មថាបើសិនជាយើង ពាក់ទៅកើតទៅជាជឿផ្ដេសផ្ដាស់កុំពាក់វានាំឲ្យអាប់អាប់ប្រកិតនាមព្រះអង្គ អញ្ចឹងតែបើថាពាក្យដូចថ្មលើខាងដើមមិនអីអញ្ចឹងមិនថារបស់ របស់ ដែលជាអព្យាកតៈពីព្រោះរូបព្រះនឹងអត់មានជាកុសលាកុសល ក្នុងនឹងទេអត់មានជាតួបុណ្យតួបាបអីក្នុងនឹងទេ យើងប្រើឲ្យបានជាប្រយោជន៍បានប្រយោជន៍យើងប្រើដោយមិច្ឆាទិដ្ឋិយើងកើតតែមិច្ឆាទិដ្ឋិមានទោសទៅតាមនឹងអញ្ចឹងណាកណាសូមថ្លែងអង្គមចាស់គ្រូ កណាសុំសួរសំណួរមួយដែលតកតងនឹងអឺមិនមែនជាពិតប្រចាំថ្ងៃពាក់ខ្សែកមានបតោងព្រះតើមនុស្សស្រីគួរណា ពាក់ឬក៏មិនគួរសូមម្ចាស់គ្រូជួយ បញ្យល់ដល់ខ្ញុំកណាសូមអរព្រគុណហ្នឹងហើយសាធុ អឺដោយសារមុនហ្នឹងសំណួររៀងវែងជាងហ្នឹងមែនណាអឺមានអ្នកថាស្រីមិនគូពាក់ទេមែនណាហ្នឹងហើយអ្នកណាក៏អ្នកដឹងទៅយើងមិនបាច់ថាឈ្មោះថាស្រីមិនគួរពាក់ទេអញ្ចឹងមានអាប្រុសគួរពាក់បើមិនបើមិនជាយើងលើកអញ្ចឹងណា បើថាជាស្រីមិនគួរពាក់មានរូបព្រះអង្គអញ្ចឹងទេអញ្ចឹងយើងសួរដូចអញ្ចឹងប្រុសពាក់បានចុះអឺមែនតែនទៅបានឬមិនបានអាស្រ័យលើដាក់មេនគោលមួយថាតើយើងពាក់ធ្វើអីអញ្ចឹងយើងគិតពីវិន័យសិនវិន័យថាតើពាក្យថាបានឬមិនបាននឹងយើងសំដៅទៅលើអីយើងថាអូស្រីប៉ះរូបព្រះអង្គមិនបានឬ ទៅទល់តែប្រុសអនប៉ះបានឬបើវិន័យនិយាយមែនទែនទៅមិនដែលហាមប្រុសហាម ស្រីមកឲ្យប៉ះលោកប៉ះព្រះអង្គបងហាមតែលោកកុំឲ្យប៉ះគេតាមែនទោះបីជាពុទ្ធមែនទែនមិនឃើញនាង ពំពៀមកប៉ះជើងព្រះអង្គទេអីហ្នឹងហើយគាត់ថាព្រះអង្គអត់ទៅប៉ះតាប៉ុន្តែនាងពំពៀមកប៉ះមានតែស្អីអត់អីទេ កុំឲ្យតលោកនឹងខលឲ្យគេមកប៉ះអញ្ចឹងបើនិយាយពាក្យថាឥឡូវយើង យើងសួរថាតើហេតុអីបានយល់ថាអឺស្រីពាក់មិនបានហើយដល់តែប្រុសបានពាក់បានតើវាមានពាក់ព័ន្ធនឹងវិន័យទេថាអត់ទេ យើងអ្នកគិតទេរឿងបានឬមិនបានយើងអ្នកគិតទេបើនិយាយពីពាក់ព័ន្ធរឿងវិន័យអត់មានគេខុសតោះទេបើខុសតោះ បើថាពាក់មិនបានដូចជាញាតញោមកាន់ពុទ្ធរូបយកទៅបូជាឯពេលប្រឡាក់អីញាតញោមមិនជូតមិនចឹងហ្នឹងហើយបើសិនជាយើងប៉ះបានយើងជូតបានរឿងអីគ្រាន់តែពាក់មិនបានណាអាហ្នឹងជាបញ្ហាអញ្ចឹងវាពាក់ហ្នឹងវាប៉ះនឹងសាច់យើងហ្នឹងហើយអាដៃយើងក៏វាសាច់អាខ្លួនយើងក៏វាសាច់ដូចតែគ្នាអត់មាន បញ្ហាអីទេត្រឹមតែមកពាក់ប៉ុន្តែគាត់ថាអញ្ចេះនេះប៉ុន្តែគាត់តាហ្នឹងយើងត្រូវរៀនតែយើងពាក់ធ្វើអីបើយើងពាក់ឧទាហរណ៍ថាអញ្ចេះយើងអឺដូចថាជួនកាលវាចិត្តតែភ្លេចស្មារតីស្មាធ្លាប់មើលរឿងមួយរឿងអឺការវិលត្រឡប់របស់កូននេះ រឿងលីសាឡុងណាអីមិនមែនទេភ្លេចហ៎យូរហ៎គេគេបែកពីម្ដាយទៅទៅធ្វើការនៅរឿងទី1របស់គាត់ដែលគាត់ថតហ្នឹងម្ដាយហាមមិនឲ្យវាយគ្នាទេអញ្ចឹងដើម្បីឲ្យចងចាំម្ដាយហ្នឹងឲ្យខ្សែកមួយអញ្ចឹងបតោងខ្សែកហ្នឹងទុកសម្រាប់រំលឹកអញ្ចឹងណាទុកសម្រាប់រំលឹកកាលណាបើមានរឿងកើតកំហឹងចង់វាយគ្នាអី ខ្សែកនៅនឹងអត់ហ៊ានវាយរៀបវាយមើលខ្សែករៀបវាយមើលខ្សែកអាហ្នឹងល្អដែរខ្សែកហ្នឹងអត់មានដេកជាអត់មានអីប៉ុន្តែមើលខ្សែកនឹកឃើញម៉ែឃើញខ្សែកនឹកឃើញម៉ែបើយើងពាក់ខ្សែកហ្នឹងដើម្បីរំលឹកព្រះអង្គឧទាហរណ៍ថាឥឡូវជួនកាលទៅយើងស្ដាប់ធម៌ពីការចម្រើនមេត្តាការធ្វើសេចក្តីល្អអីផ្សេងផ្សេង នៅពេលដែលយើងមិនស្ដាប់ធម៌ពេលធ្វើការងារអីទូទៅនឹងចិត្តតាមងម៉ាំងនងណាងអីចឹងទៅជាងកាលផ្លត់ទៅធ្វើអាក្រក់អីចឹងទៅប៉ុន្តែបើពាក់នៅអង្គអញ្ចឹងទៅរៀបធ្វើអាក្រក់អីនឹកឃើញអូព្រះអង្គនៅនេះដូចនៅចាំរំលឹកយើងអញ្ចឹងបើពាក់អញ្ចឹងណាគិតថាអត់អីមានតតោះអីអត់តោះអីទេព្រោះពុទ្ធមិននៅនឹងខ្សែកនឹងទេប៉ុន្តែនោះអាប៉ុន្តែអឺ ប៉ុន្តែបើពាក់ដើម្បីឲ្យព្រះអង្គការពារនេះមួយពាក់យកសរីសួស្តីនេះមួយ ពាក់ការពារខ្មោចនេះមួយនឹងដល់ជឿថាព្រះអង្គនឹងធ្វើឲ្យមានលៀបមានសរីនេះមួយកុំថាប្រុសកុំថាស្រីវាសិតតែរឿងអត់ត្រូវដូចតែគ្នានឹងចាប់បានទេចឹងនឹងចប់មានចងល់សួរបន្ថែមព្រមនៅ ព្រមនៅចាស់សំណួរព្រមហើយអូខេហ្នឹងហើយកុំភ្លេចអាប៉ុន្តែមកណាហ្នឹងហើយជាងកាលយើងធម៌វិន័យមែនតែនមិននាំគ្នារៀនទេទៅមើលអាទំនងបែបសិលធម៌ដោយដោយគិតថឹងស្រីមិនគួរពាក់រូបព្រះអង្គអញ្ចឹងទេហ្នឹងអាហ្នឹងមិនមែនធម៌វិន័យទេអាណា feel របស់យើងតា យើងគ្រាន់តែមានអារម្មណ៍ថាអឺដូចមិនសមសេរីមកពាក់អញ្ចឹងដូចមិនសមមានធម៌មានវិន័យណាទៅហាមអញ្ចឹងយើងរាល់ថ្ងៃប្រព្រឹត្តអីយកតែល្អមើលពីក្រៅមើលតំណងអាធម៌មែនតេនវិន័យមែនតេនហ្នឹងគ្មាននរគ្នារៀនទេទាំងលោកទាំងកសនហ្នឹងខ្វះអីខុសវិន័យមកកកោបអត់នរគ្នានេះដល់ពេលជួនកាលអារឿងអត់ខុសសោះទៅថាឯងខុសដែរគឺគឺអត់យល់ថាស្អីជាធម៌វិន័យស្អីជាសជីវធម៌ធម្មតា ណាដែលសង្គមគេឲ្យតម្លៃឬអីអីអីចឹងទៅយកទៅវិនិច្ឆ័យរឿងធម៌វិន័យខុសអស់លេចហ្នឹងហើយឧទាហរណ៍ថាប្រកាន់ថាឥឡូវបាយតិចឧទាហរណ៍ថាធ្លាប់តែឃើញលោកតែពេលឆាន់ដល់ពេលភ្នែនមិនចឹងហ្នឹងហើយហើយតែឃើញលោកណាបត់ជើងឆាន់អីលោកនេះមិនក៏បត់ជើងឆាន់ចឹងវាទៅចឹងអាកាពេលភ្នែនវាកាន់អង្គុយវាស្រួលវានឹងល្អ ចាំមានកាអីទូចទៅពេនធ្លាក់កាចឹងបានដល់ប្រកាន់ពេកទៅដបងនៅវត្តនីរតនារាមយូរយូរទៅញាតិញោមកັບប្រកេនចហាន់ដាក់តុកឲ្យលោកគង់ញាតិញោមថងលោកនីរតដាច់អាបត្តិអស់អង្គុយកាអីឆាន់អាទៅចេះចឹងទៅដល់ពេលប៉ុននឹងអញ្ជើញយាយយាយដូនជីអ្នកបដិបត្តិធัวអីហ្នឹងទៅចូលរួម ឲ្យគាត់ឡើងកៅអីអង្គុយគាត់អត់ហ៊ានអង្គុយខ្លាចដាច់អាបាត់គាត់វាទៅជាចឹងទៅណានឹងអាបាត់ស្អីគាត់រហូតដល់គាត់លែងហ៊ានអង្គុយកៅអីហើយគាត់ត្រូវអង្គុយពេនភ្នែនឬក៏បត់ជើងអីលើកន្ទែលខ្នែផ្នែកចឹងទៅគាត់ចេះតាមតែគ្រូគាត់ចឹងមកមានបានរៀនធម៌ពុទ្ធណាអត់លីងហ្នឹងហើយឥឡូវសួរមើលឥឡូវបើយើងប្រកាន់ចឹងដូនជីដែលប្រកាន់ណាឧទាហរណ៍ ជិះយន្តហោះមកយប់មួយថ្ងៃមានកន្លែងណាអង្គុយបាត់ជើងអង្គុយលើឡានក្រុងដល់ពេលហូបធ្វើម៉េចទៅអង្គុយបាត់ជើងលើហ្នឹងហ៎ចិត្តតែមានហ្មងអាហ្នឹងក្បាច់ក្បោតែមចិត្តតែនេះចឹងទៅបងខណៈកុំឲ្យយើងប្រមាទតែកុំឲ្យយើងលេងដូចក្មេងអ្នកស្រុកតាឆាន់មិនឆាន់ទៅឲ្យតែមានស្មារតីក្នុងការឆាន់ចប់ហើយដើម្បីមានស្មារតីដើម្បីប្រុងប្រៀបមិនឲ្យវាភ្លេចស្មារតីតែប៉ុណ្្នឹងឯង អារឿងរបៀបរបបនេះគ្មានគ្មានប្រកាន់ស្អីទេប្រពុតមហាស្រួលហើយប្រពុតមហាស្រួលរៀនតាមបងស្រួលអត់មានអីបាក់បើបាក់រឿងកិលេសរបស់យើងធ្វើមិនកើតហ្នឹងចឹងអាមានអីទេទេមានសល់សំណួរគេអត់មិនថ្ងៃនេះគឺថាវេទិកានៅលើឡានហត់បងមានទៀតទេនេះនេះ លោកដៃមកមិញចង់យកឲ្យមែនអនេះនេះអឺម្ចាស់គ្រូសំណួរមួយទៀតគឺកណាមានអឺកណាមានពុទ្ធពុទ្ធបដិមាកររូបបដិមាកររូបព្រះអង្គកណាដាក់នៅនឹងក្បាលត្នេក តើគួរដាក់ឬក៏មិនគួរហើយតេកណាមាន2ជាន់តើដាក់នៅខាងក្រោមតើកណាក៏មិនដឹងថាដាក់នៅកន្លែងណាដែរសូមម្ចាស់គ្រូជួយណែនាំកណាសូមអរប្រគុណចាស់គ្រូអឺពពុតគ្មាននៅប្រកាន់យើងទេ ហើយខ្លាយជាប្រពុតនឹងគឺជាបុគ្គលអស់ប្រកាន់នឹងតែហ្មងបើនៅប្រកាន់មិនខ្លាយជាប្រពុតកើតទេយើងដាក់តណាវាឲ្យសមគួរនឹងទឹកចិត្តរបស់យើងអឺប៉ុន្តែឧទាហរណ៍ថាបើដាក់ទៅយើងមើលឃើញតែរហូតយើងវាមិនមែននឹកកុសលរហូតទេជឿនកាលយើងអឺមាននិយាយដែររឿងវិន័យរបស់ភិក្ខុណាឧទាហរណ៍ថា ចូលទៅកន្លែងពុទ្ធបដិមាកន្លែងគោរពបូជាហ្នឹងយើងទៅធ្វើអីប្រទេសប្រដាដូចជាអត់ក្រងជីវរឲ្យស្អាតអឺឬក៏យើងបង្អោនចិត្តនឹងគិតរឿងអាក្រក់អីផ្សេងផ្សេងនៅពេលដែលសូម្បីតែយើងឃើញប្រពុតក្នុងមុខយើងឯងក៏នៅតែគិតអាក្រក់ណាអត់កោតអត់ក្រែងអីចឹងទៅអាហ្នឹងក៏ប្រព្រឹត្តទៅជាទោសសម្រាប់ភិក្ខុអស់ចឹងកន្លែងហ្នឹងមិនមែនប្រពុតនៅនៅចាំប្រកាន់យើងឯង គឺសំខាន់យើងសំបីតែឃើញរូបព្រះអង្គនឹកដល់ព្រះអង្គហើយក៏នៅតែគិតអាក្រក់ទៀតអត់ព្រមអត់ព្រមមានស្មារតីទេណាក្នុងន័យហ្នឹងឯងចឹងបើយើងដាក់ក្នុងកតុបខ្នយដាក់តាណាក៏ដោយបើបើយោបល់អាត្មាទេពុទ្ធអត់ប្រាប់ចឹងទៀតប៉ុន្តែយោបល់អាត្មាទេឧទាហរណ៍យើងដាក់ក្នុងកតុបដាក់ចំហៀងមិនបាច់តែក្បាលមណីទេដាក់ចំហៀងក៏ដោយប៉ុន្តែយើងមានកូនវៀងនឹងទូចមួយរឹតរូតពេលណាយើងគោរពបែងគុំចាំយើងបើកចឹងមក ចឹងណាអាហើយដល់ពេលយើងធម្មតាយើងដេកសម្រាកសម្រានអីក្រែងលោយើងមានកាយវិការមិនសមរម្យអីចឹងទៅយើងយើងបិទកម្អោយឃើញចឹងទៅខ្មែរគិតថាធ្វើអញ្ចឹងសមគួរហើយហើយពុទ្ធមិនបានប្រាប់អញ្ចឹងទេតែគំនិតយើងគិតធ្វើម៉េចឲ្យវាសមគួរនឹងចិត្តដែលយើងធ្វើទៅវាមិនមិនរង្គៀសហើយរឿងចន់លើចន់ក្រំហ្នឹងអត់មានបញ្ហាអីទេអត់មានបញ្ហាអីទេអឺ ពាក្យលើពាក្យក្រោមគ្រាន់តែជាបញ្ញត្តិទេបើយើងនិយាយពីផែនដីមូលវិញដឹងខាងណាខាងក្រោមមិនហងៃខាងណាខាងក្បាលយើងថាខាងលើប៉ុន្តែបើយើងមើលវាវិលលោហ្នឹងអត់មានបញ្ហាអីទេប្រហែលជាន់ឧទាហរណ៍ថាយើងចង់ដាក់លោតែយើងទៅជួផ្ទះនៅអាផ្ទះ100ជាន់ជួលអត់បានអាលើគេអត់បានដាក់មករហូតអញ្ចឹងអត់មានបញ្ហាអីទេបាទនឹងទូបាននៅហ្នឹងហើយបាទសាធុមានអសរសំណួរគេអត់យើង ហ៎កណាសំប្រកេនសំណួរលំចាស់គ្រូមានគេសួរនេះឈ្មោះស៊ីសុកនឿនគាត់ចង់សួរលំចាស់គ្រូថាតើកម្មដ្ឋាននិងភាវនាមានន័យយ៉ាងណាសូមគេលំចាស់គ្រូបកស្រាយកម្មដ្ឋានវាជាពាក្យមួយ ផ្ដើមខាងដើមដែលចែកទៅជាពីរមានសមថកម្មដ្ឋានហើយនិងវិបស្សនាកម្មដ្ឋានកម្មដ្ឋានមានន័យថារឿងដែលគួរធ្វើកម្មៈហ្នឹងមកពីករៈធាតុហ្នឹងប្រែថារឿងដែលគួរធ្វើណាឬក៏វិធីសាស្ត្រដែលគួរធ្វើមានពីរហ្នឹងគឺសមថកម្មដ្ឋានហើយនិងវិបស្សនាកម្មដ្ឋាន Thank you. ហើយមានពាក្យថាភាវនាហ្នឹងប្រែថាចម្រើនចម្រើនកម្មដ្ឋានហ្នឹងឯងកម្មដ្ឋានភាវនាអញ្ចឹងក៏បាន ចម្រើនមានន័យថាធ្វើឲ្យច្រើន ច្រើនដោយអីច្រើនដោយការរលឹកច្រើនដោយការរលឹកដឹងច្រើនដោយការអឺដោយដោយសេចក្តីស្ងប់ឬក៏ច្រើនដោយបញ្ញាយល់ច្បាស់នៅសភាវៈហ្នឹងហៅថាភាវនាហើយភាវនាវាប្រើបាន ច្រើនន័យទៀតជាងកាលនៅក្នុងកុសលដែលចម្រើនរាល់ថ្ងៃក៏ហៅថាភាវនាដែរឧទាហរណ៍ដូចជានៅ ក្នុងប្រធាន4ប្រធាន4មានបហានប្រធាននេះបហានប្រធាននេះមានន័យថាអំពើអាក្រក់ដែលយើងធ្លាប់ធ្វើពីមុនមកនៅពេលដែលយើងដឹងថាវាអាក្រក់ហើយក៏ឈប់ធ្វើលះវាចោលអានឹងហៅថាបហានប្រធាននេះ ជាពួកបាបវាមានពីរមួយទៀតអឺអឺតាំងចិត្តថាមិនធ្វើបាបថ្មីដល់ផ្នែកកុសលមានពីរមួយដូចថាអំពើល្អណាដែលយើងធ្លាប់ធ្វើមកក៏ធ្វើជាប្រចាំតទៅទៀតហើយចុងក្រោយហៅថាភាវនាប្រធានអ្នកមានពាក្យភាវនាប្រធានអ្នកមួយទៀតអញ្ចឹងភាវនាកន្លែងនេះរាល់សេចក្តីល្អ ថ្មីថ្មីទៀតដែលពីមុនយើងអត់ដែលបានធ្វើទេអនុរកណាប្រធានអ្នកអាហ្នឹងមានន័យថាល្អដោយទានដោយសិលដោយសេចក្តីល្អផ្សេងផ្សេងមកហ្នឹងយើងនៅរក្សាធ្វើអញ្ចឹងដដែលហើយនឹងចម្រើនស្អីដែលថ្មីហៅថាភាវនាអញ្ចឹងនៃភាវនាហ្នឹងអាចនិយាយបានថាចម្រើននៅគុណធម៌ថ្មីថ្មីទៀត បណ្ឌភាវនាដែលយើងនិយាយថាទៀនសិលភាវនាយើងចែកដាច់ពីគ្នាត្រង់ថាទៀនវាចេតនាលះសិលគឺការវាចាអកុសលតាមកាយវាចាភាវនាសំដៅដល់ការចម្រើនសេចក្តីសុខស្ងប់ផ្លូវចិត្តឬក៏ការយល់ដឹងហ្នឹងឯងចប់អឺ បាទមាន សំណួរមួយទៀតញោមគាត់ឈ្មោះសុធា ព្រៀបគាត់ថ្លែងគុំលោកចាស់គ្រូហើយគាត់សួរសំណួរលោកចាស់គ្រូថាខ្ញុំកណាបែកសង្សារចាស់ដោយដោយសារគាត់ជឿថ្ងៃខែឆ្នាំណាពេលនេះមាន ប្រព័ន្ធហើយតែរកម្មរកោសឆ្លោះគ្នាដោយសារ អបិយជំនឿដែលដដែលតើត្រូវធ្វើយ៉ាងណាលោកគ្រូគេលំចាស់គ្រូហ្នឹងហើយធ្វើយ៉ាងណាបើឆ្លើយខ្លីធ្វើមិនឲ្យគាត់យល់ទៅលេងអីយ៉ាប់តែមិនយល់មិនបាក់និយាយគ្នាហ្នឹងថាថាសង្សារចាស់ទៅវាបែកដោយសារថ្ងៃខែវាមិនត្រូវគ្នាហើយបាទណាដល់បានរៀបការជាមួយអ្នកថ្មីអ្នកថ្មីនៅជឿផ្ដេសផ្ដាស់ទៀតអញ្ចឹងហ៎ចុងក្នុងនេះហ្នឹងហ៎ ហ្នឹងហើយអញ្ចឹងបានថាពិបាកដែររឿងហ្នឹងកម្មក្រាស់ហ្មងនឹងធ្វើមិនទេនឹងរពន្ធមិនបានសមាទិដ្ឋិអញ្ចឹងបានអឺជាសម្បត្តិមួយអរិយបុគ្គលទាំងឡាយលោកព្រួយលោកមិនដែលព្រួយកូនលោកអត់អីស៊ីលោកព្រួយខ្លាចតែកូនលោកអត់មានសមាទិដ្ឋិហ្នឹងហ្មងអរិយបុគ្គលសិក្សាប្រវត្តិមើលរឿងរស់ស៊ីឯងមនុស្សតែក្លៀនរស់មែនទេ តែចំពោះអដិញសមាទិដ្ឋិនេះបើមិនបដោះទេវាអត់កើតទេព្រមច្ឆាទិដ្ឋិហ្នឹងវាជាប់ពីកំណើតមកតែមកម្នាក់ម្នាក់ហ្នឹងវាកើតពីអវិជ្ជានោះអវិជ្ជា សង្ខារាគេណាវាមកអញ្ចឹងមិនមែនថាលោកមិនរស់ស៊ីចិញ្ចឹមកូន ចៅអីទេប៉ុន្តែអ្វីដែលលោកព្រួយជាងអាអត់ឃ្លាន ផ្នែកកាពះហ្នឹងគឺអាហារគួរក្បាលហ្នឹងតែម្ដង ហើយរឿងហ្នឹងសំខាន់ណាស់នៅពេលដែលយើងយល់ច្បាស់សច្ចភាពនៃជីវិតហ្នឹងបានដឹងថាហ្នឹងសំខាន់មែនតើមកសំខាន់ណាឃើញអ្នកមានរស់សេចក្តីសុខអត់ឃើញដោយសារអីដោយសារវាខ្វះអាហារគួរក្បាលហ្នឹងអាផ្លូវចិត្តមែនតើថាអាផ្លូវចិត្តអឺហើយអឺត្រូវដឹងថារកម្មរកោជួនកាលវាមិនមែនមកតែពីប្រពន្ធយើងនឹងទេជួនកាលយើងមិនវាប្រកាន់ដែរ អញ្ចឹងបើនៅពេលដែលយើងយល់ច្បាស់ទៅយើងក៏ត្រូវយល់ថាដោយសារតែមិច្ឆាទិដ្ឋិហ្នឹងបានគាត់ចិត្តតែជឿប្រទេសប្រដាសហ្នឹងមានណាអ្នកមកជួបខ្ញុំកណាអាត្មាភេច្រើនបែកគ្នាដោយសារតែជំនឿប្រទេសប្រដាសហ្នឹងមានគ្រួសារមួយនោះប្តីនោះខំរស់អូយខំរស់ដល់ប្រពន្ធបានលុយមកយកលុយទៅរស់តាធ្វើតាហ្នឹងម្ដងម្ដងដាក់ក្បាលជ្រូកពី3សុំសុកសុំសេរីប្តីគាត់ក្តៅចិត្តគាត់អញខំរស់លុយហ្នឹងយកលុយយកលុយទៅ យើងគាត់ថាអើអញ្ចឹងឈប់យកលុយចាយទៅទៅបន់អានឹងឲ្យមានទៅកើតរឿងការរៅលែងគ្នាដល់បាន ប្រាប់មិនក៏ស្ដាប់ ថាมันអាចហាមឃាត់គាត់បានទេបើសិនបើគាត់មិនតន់មានពលឺថ្មីឧទាហរណ៍ចេះមិនបានបានអ្នកជឿផ្ដេសផ្ដាស់នឹងលះវាមិនបានពួកគាត់មានភ័យហើយមានភ័យវាអត់តន់មានអីទីអាំងថ្មីឧទាហរណ៍ថាឥឡូវយើងធ្លាក់ពីលើយើងយើងនៅខាងលើមិញណា យើងនៅខាងលើមិញអឺវាមិនជ្រៅមើលទៅក្រោមណាឧទាហរណ៍ថាគណៈគាត់មានភ័យគាត់របូតដៃធ្លាក់ចុះទៅហើយអាខ្សែមួយដូចគាត់តងប្រឡាក់សើលាមួកឧទាហរណ៍អញ្ចឹងណាហើយយើងស្រែកឲ្យគាត់ប្រឡែងទៅប្រឡែងទៅហើយគាត់អត់តមានអីកាន់មួយទៀតទេគាត់អត់តឈរជើងលើស្អីមួយដែលសុបជាងនឹងដែលមានភាពកក់ក្ដៅជាងនឹងសួរតែគាត់ប្រឡែងបានទេប្រឡែងបានទេ no អញ្ចឹងណានៅពេលដែលយើងឃើញអ្នកជឿខុសអ្នក មានមង្គលភ្ញាក់ផ្អើលយើងស្រែកថាផ្ដេសផ្ដាផ្ដេសផ្ដាផ្ដេសផ្ដាដូចយើងស្រែកឲ្យម្នាក់កំពុងតាមានភ័យហើយគាត់គាត់បតោងអាខ្សែមួយដែលប្រឡាក់សឹកតែលៀមមួកហើយអាលៀមមួកនឹងហូរស្រោចក្បាលគាត់ប៉ុន្តែគាត់ប្រឡេងអត់បានទេអមិនមកគាត់ប្រឡេងមិនបានថាមកពីយើងអត់តន់បោះខ្សែណាមួយឲ្យគាត់តោងសាឬក៏គាត់មិនតន់មានកន្លែងមួយទៀតដែលសម្រាប់តោងអាចប្រឡែងអានឹងបាន ចឹងក្នុងន័យហ្នឹង imagine មើលគាត់មិនមែនមិនចង់បានរឿងល្អទេអ្នកជឿផ្ដេសផ្ដាស់ហ្នឹងបើមិនចឹងគាត់មិនមែនយកលុយទាំងរយទាំងប៉ុនទៅទៅជួលគេធ្វើនេះធ្វើនោះទេតែគាត់រកអីឲ្យល្អជាងនឹងអត់បានដូចខ្ញុំកណាលើកឡើងថាអឺនៅពេលដែលធ្លាក់ទៅវាមានភ័យព្រោះអ្នកទៅជឿផ្ដេសផ្ដាស់កើតពីភ័យកើតពីភ័យកើតពីខ្លាចបារម្ភចេះបារម្ភចេះបានទៅរកអញ្ចឹងណាទៅធ្វើអញ្ចឹងមកពីភ័យហ្នឹង អញ្ចឹងបើគាត់មិនតន់អាចឃើញពលឺអីថ្មីទេគាត់ប្រឡែងអានឹងមិនបានទេហើយណានាស្រែកឲ្យគាត់ប្រឡែងគាត់ខឹងហាក់ដូចជាយើងចង់ឲ្យគាត់ស្លាប់អញ្ចឹងព្រោះគាត់ភ័យនិយាយចុះនិយាយឡើងគេថាអាគុំសមអាយុអាគុំសមអាយុដូចនិយាយមួយទៅជួបកណាគាត់ថាកណានិយាយព្រោះណាប៉ុន្តែអញ្ចឹងបើកណាជឿថាមានអាគុំសមអាយុហ្នឹងអាដែរ ម៉ានេជឺណាប់កូនគាត់កូនក្មួយគាត់យល់អស់ហើយក្មេងៗប៉ុន្តែយាយគាត់បាក់ភ្នាត់យូរហើយហ្នឹងហើយខ្ញុំកណាស្ដាប់តាយល់យល់តាយល់អត់យល់ហ្នឹងហើយអញ្ចឹងម៉ានកណាជឿថាមានអាគមសមអាយុអដែលមានន័យថាគាត់ចាប់ខ្សែអីមិនតាន់បានទេគាត់គាត់ភ័យគាត់ខ្លាចធ្លាក់ប្រឡែងអាហ្នឹងទៅគាត់មិនដឹងពឹងអីនៅដូចអ្នកទៅវត្តហ្នឹងបើមិនបានដុតធូបនឹងទៅធ្វើអីហ៎ ព្រោះគាត់ចាប់បានតែប៉ុណ្ណឹងបើថាមិនទៅវត្តបើមិនបានដុតធូបមិនបានបន់មិនបានសុំសុកពីព្រះអង្គមិនដឹងទៅធ្វើអីឃើញទេគាត់ទៅចាប់យកតែអាហ្នឹងហើយសួរថាម៉េចបានគាត់ចាប់អាហ្នឹងថាចាប់ស្អីផ្សេងមិនតាន់បានឥឡូវសួរអ្នកយល់ធម៌មកយល់ធម៌ពុទ្ធមែនតែនមើលឲ្យគាត់ទៅដុតទៀតគាត់មិនដុតទេលែងដុតទេចេះសាងសុកពីក្នុងចិត្តមកខ្លួនឯងបាត់អាហ្នឹងមកពីអីថាមកពីគាត់ចាប់បានរបស់មួយថ្មីរបស់មួយថ្មីដែលអត់កលៈហើយមានលំនឹងផ្លូវចិត្តល្អ ឃើញទេអញ្ចឹងបានញោមម្នាក់គាត់មកកាលកណាទៅនេះកថាយើងហ្នឹងហើយមកពីប៉ោយប៉ែតហ៎គាត់ថាតាំងពីយល់ធមមកគាត់ចំណេញគាត់ចំណេញមួយឆ្នាំប្រហែលលានព្រោះជាប្រចាំគាត់ត្រូវបន់គាត់ត្រូវដាក់ក្បាលជ្រូកត្រូវដុតกระដាស់មួយឆ្នាំមួយឆ្នាំអស់រាប់លានណាគាត់ថាតាំងពីយល់មកចំណេញគិតកណនីទៅសល់លុយហ្នឹងហើយមិនបានគាត់ហ៊ានលះ ថាមកពីគាត់បានរបស់ថ្មីមួយហ្នឹងតែបើគាត់មិនតន់ឃើញពន្លឺស្អីមួយទេគាត់លះអានឹងមិនបានទេឲ្យគាត់លះនឹងឆ្លោះគ្នាពេញនឹងលើហ្នឹងហ្នឹងយើងមានតែបជ្រាបធ្វើម៉េចឲ្យគាត់បានពន្លឺថ្មីពន្លឺបញ្ញាឲ្យវារះនៅក្នុងចិត្តគាត់មិនមែនបញ្ញារបស់យើងទេគឺឲ្យបញ្ញាគាត់នឹងដោះឡើងមកហ្នឹងអញ្ចឹងបានអាហ្នឹងហើយដែលពពុទ្ធថាសពទាននឹងធម្មទាននឹងជានិតិនោះធម្មទានឈ្នះអស់ទានទាំងពួងហ្នឹងគឺថា ឲ្យទៅគឺវាចំណេញតែហ្មងមនុស្សយល់ចំណេញទាំងសេចក្តីសុខក្នុងក្រុមគ្រួសារឧទាហរណ៍ដូចនៅញូហ្សេឡង់ហ្នឹងកណាទៅពីរអ្នកប្តីប្រពន្ធក្មេងៗក្មេងជាងបងមកទាំងពីរអ្នកប្តីប្រពន្ធមកថ្វាយអង្គមអរគុណគាត់ថាមិនកម្មមិនតន់ស្ដាប់ធោឆ្លោះតែគ្នាថាឥឡូវចេះអនុគ្រោះទៅយល់ចិត្តគេហើយចិត្តយើងអាចិត្តយើងក៏ពិបាកទូនមានដល់គាត់ចេះអនុគ្រោះគ្នាទៅឥឡូវគាត់ថាឡើងឆ្លោះ វាមិនមែនថាអស់អន់ចិត្តសោះប៉ុន្តែចេះអនុគ្រោះគ្នាដោយអំណាចការស្ដាប់ទៅហើយឃើញចំណេញចំណេញណាគេចំណេញប្តីប្រពន្ធយើងនឹងមានមកចំណេញស្មាណាចឹងដោយអាខឹងមនុស្សនៅខ្លះបកែខំនូងណាំងអឺជេរបចោអីអីចឹងយើងឲ្យលះមៀងគាត់ថាអញតាចឹងអញឃើញទេមកពីក៏អត់តាន់ឃើញលំអនៃពាក្យសម្ដីល្អហ្នឹងមានន័យថាម៉េច គាត់មិនតន់ពាល់អានឹងថាអាអាសេចក្តីល្អដែលកើតពីចិត្តល្អហើយបញ្ចេញពាក្យសម្ដីល្អឲ្យគេសុខឲ្យគេសប្បាយចិត្តហ្នឹងវាមានសម្ផស្សរបស់វាយ៉ាងម៉េចឲ្យគាត់អាងតែគាត់ខ្លាំងគាត់មានអំណាចអីចឹងបញ្ចេញតែឲ្យគេគេភ័យរំហើយយល់ថាអាហ្នឹងឯងអស់ចាដល់បើមិនតន់រកឃើញស្អីថ្មីមួយដែលមកដូរចំនួនទេលះមិនបានទេអញ្ចឹងដូចជំងឺក្នុងខ្លួនយើងអញ្ចឹងបើមិនតន់បានថ្នាំចូលទៅព្យាបាលទេអាចជំងឺវានៅតែរើពេញតែខ្លួនអញ្ចឹងឯង ហ្នឹងហើយហើយបើយើងកែគ្រួសារយើងមិនតាន់បានយើងអនុលោមខ្លះកន្លែងខ្លះអនុគ្រោះឲ្យច្រើនជាងមុនបើមិនចឹងទេឆ្លោះគ្នាងាប់ហើយអាយល់ថ្មីថ្មីហ្នឹងណាយល់ថ្មីថ្មីចង់កាច់គេភ្លាមហ្នឹងបើមិនអនុគ្រោះខ្ពស់ទេឆ្លោះងាប់មែនតាមិនតែរឿងប្តីទេរឿងប្រពន្ធក៏ដោយជួនកាស្ដាប់ធัวយល់ដំបងលេងទៅវិញខឹងតែប្តី គាត់ដឹងថាអូអាផឹកស្រាហ្នឹងវាខុសវាចេះចូលទៅដល់លូដាក់ប្តីរហូតមិនដឹងស្អីផឹកផឹកមិនដឹងអត់សិលអត់អីដល់អញ្ចឹងទៅមានបានសុខណាគាត់ថាយីប្រពន្ធអញតាំងទៅវត្តឥឡូវគេចិត្តត្រាស់ដឹងហើយមកទេសនាប្រាប់ឯងរហូតអានឹងវាវាទល់តែជ្រាបម្ដងតិចម្ដងតិចអើយហើយអាត្មាក៏វាមិនតាន់មានបទពិសោធន៍ដែរណា ឧទាហរណ៍ថ្ងៃសំដែងបញ្យលប្រាប់តែអ្នកនៅពីក្រៅពីក្រៅមិនមែនជាអ្នកមកដុកដានរោរឿងបើសិនជាមាន ម្នាក់នៅកិត្តការនៃរោរឿងរាល់ថ្ងៃនឹងគិតថាមិនដែរមានទេណាកណាអរគុណលោកចាស់គ្រូឥឡូវនេះមានញោមម្នាក់គាត់ឈ្មោះចន្ទណាណាអូន ណាគាត់ថ្លែងគង់លោកចាស់គ្រូហើយគាត់បានសួរថាតើមានវិធីសាសនា ដែលបង្រៀនឲ្យភរិយាបានយល់បានយល់ងាយកណានិយាយមួយម៉ាត់តបវិញមួយបន្ទាត់នៅគេគេលំចាស់គ្រឹះបកស្រាយកណាអើយអាត្មាក៏ណាប់ជម្រាបទៅថានារីក្នុងលោកមានតែម្នាក់ទេបាក់និយាយជាងគេហ៎ នារីក្នុងលោកនេះមានតែម្នាក់ទេដែលបាក់ញែកជាងគេគឺប្រពន្ធនឹងឯងអីចោពួកអីយើងទៅនិយាយណាទោះបីមនុស្សល្បីប៉ុណ្ណាក៏ដោយកុំថាយើងកត្រឹកកត្រីមនុស្សជា pop star មនុស្សជាមនុស្សល្បីទូទាំងពិភពលោកក៏ដោយ បរាជ័យរបស់គាត់គឺនិយាយមួយពុតអត់បានហ្នឹងហ្មងមកពីអីតែអាត្មាមិនដឹងរឿងបងខាងមុខទេណាអាត្មានិយាយទូទៅអ្នកជោគជ័យក្នុងជីវិតយ៉ាងម៉េចក៏ដោយអ្នកទៅបរៀនជោគជ័យទៅអួតទៅមុខគេអញ្ចឹងទេទៅបដៅគេ សិតតែមួយប្រពន្ធចេះចេះយើងត្រូវសុកចេះចេះចេះចេះអ្នកដឹងរឿងមិនដឹងសំបីតាអ្នកបរៀនអាជោគជ័យក្នុងជីវិតអីអីណានៃសុភមង្គលក្នុងក្រុមគ្រួសារស្អីស្អីទៅសួរអ្នកចិត្តតែតែហ្នឹងមិនដឹងមកពីអីមកពីអ្នកផងទាំងពួងគេមើលមកឃើញយើងជាមនុស្សអ្នកចេះដឹងមួយ អាឬក៏គេមើលមកថានឹងលោកគ្រូអញ្ចឹងណាដល់ប្រពន្ធយើងមើលមកយើងឃើញជាស្អីគេថានឹងប្តីអញទៅពេលនឹងប្តីអញវាខុសគ្នាអញ្ចឹងស្មាជួបបណ្ឌិតបណ្ឌិតច្រើនហ្នឹងមិនថាយើងសាមញ្ញធម្មតាទេនិយាយនិយាយគាត់មានតាម្នាក់តាម្នាក់គាត់ថា មកអ្នកធំស្រុកខ្មែរគាត់មិនដឹងខ្លាចណាណាទេធ្លាប់ជាមួយស្ដាច់ជាមួយស្អីគាត់ធ្លាប់ធ្វើតំណាងរាជហើយគាត់ទៅត្រែតហើយហើយជិះឡានមួយលោកចឹងគាត់និយាយអួតផ្ទះសម្ដេចក្រោយស្អីក៏ដោយគាត់ចូលពេលណាក៏បានគាត់មិនខ្លាចធ្លាប់ហូបបាយមួយគ្នាទៅនេះទៅនោះនិយាយតែពីអួតមិនចេះខ្លាចពីណាដល់ពេលហើយមកមកមកឈប់ឈប់អាត្មាសួរសិនលោកមកលោកសួរណាចុះលោកតាខ្លាចប្រពន្ធអត់ បានគាត់ថាអាណាមខ្លាយប្រពន្ធឈួតសុតប៉ុន្តែមានអ្នកអ្នកក្លាហាន ចិនមួយ គេគេប្រើ ពាក្យមួយល្អ ពេលមានអ្នកហើយគាត់នឹងបកកែក្បាច់គុណណាអ៊ីបមិនណាអ៊ីបមិនពួកអ្នកលេងគេមកសុំប្រកួតបើប្រពន្ធគាត់មិនព្រមគាត់អត់ប្រកួតទេដល់ហើយអ្នកលេងនឹងថាតាមពិតអ្នកក្លាហានមួយទាំងមូលខ្លាចប្រពន្ធបានគាត់និយាយមួយម៉ាត់ល្អពេលហ្នឹងស្វាគាំទ្រគាត់ថាក្នុងលោកនេះគ្មានបរិះណាខ្លាចប្រពន្ធទេ មានតែបរោះគោរពប្រពន្ធពាក្យគេល្អក្នុងលោកនេះអត់មាន បរោះណាខ្លាចប្រពន្ធមានតែបរោះគោរពប្រពន្ធគេឲ្យសិតអឺនិយាយដល់ណាថានឹងត្រូវទទួលស្គាល់ការពិតចឹងហើយ ថាអឺវាស្រេចនៅលើយើងរៀបចំពីដំបូងដែរ វាមានគ្រួសារខ្លះគេរៀបចំបានឧទាហរណ៍ដូចញោមថ្មផ្ទាល់មកថ្មនិយាយរួមទៅមកជីវិតរស់នៅមួយញោមរហូតដល់ចេញ4មិនដែលឃើញគាត់គាត់បកាច់ទៅបកាច់មកហ្មងអត់មានទេបើមានញោមប្រុសរៀងសម្ដីធំបន្តិចអឺញោមស្រីនៅស្ងៀមហើយពេលញោមស្រីរៀងសម្ដីធំបន្តិចដាក់កូនដាក់ចៅអីចឹងទៅញោមប្រុសនៅស្ងៀមអត់ដែលឃើញគាត់ ខ្លាំងទាំងពីរដាក់គ្នាហ្មងឯងព្រោះគាត់ណាត់គ្នា តាំងពីដំបូងគាត់ណាត់គ្នាអញ្ចឹងគាត់ណាត់គ្នាបានគ្នាគាត់និយាយគ្នាហ្មងឥឡូវយើងអត់ឆ្លោះគ្នានេះហ្នឹងហើយប៉ិនមានរឿងឲ្យនិយាយប៉ិនអាសុំគ្នាម្ដងម្នាក់តែខ្ញុំខឹងម៉ែឯងនៅត្រូវនៅស្ងៀមហើយបើថាម៉ែគាត់ខឹងឲ្យឯងនៅស្ងៀមហើយគាត់ធ្វើបានមែនមួយរៀងមានអារម្មណ៍មិនល្អមួយទៀតនៅស្ងៀមសិនទៅ ចាំដល់ស្ងប់ទៅបានគាត់និយាយគ្នាសាមញ្ញធម្មតាអាហ្នឹងវាស្រេចទៅលើការរៀបចំទៀតអឺតាមម្នាក់ពិតគាត់ស្លាប់នៅក៏មិនដឹងតែដូចអឺគាត់ធ្វើធម្មការខេតពោធិ៍សាត់ហ្នឹងគាត់ខានកាន់ខាងវិបស្សនាគាត់និយាយប្រាប់កណាពីប្រវត្តិគាត់មួយយ៉ាងគាត់ថាគាត់មិនដែរឆ្លោះគ្នាទេប្តីពន្ធគាត់ប៉ិនមិនដែរថាមិនខឹងគ្នាទេប្រពន្ធប្តីគាត់ថា តែឲ្យឆ្លោះគ្នាមកក៏អត់គាត់សឹកទៅញោមធัวគាត់ហ្នឹងគាត់និយាយហើយញោមធัวគាត់មានកូនកំមុំនៅមួយញោមធัวហ្នឹងថ្ងៃមួយគាត់អង្គុយសកុកចឹងគាត់និយាយរឿងគាត់ណាម៉ែចេះធ្វើឲ្យកូនឯងកើតទុកអីកើតទុកមែនហើយកើតទុកអីចង់បានអីចង់បានមែន ចង់បានអីប្រាប់ម៉ែមកចង់បានពួនអីចង់ស្រឡាញ់កូនណាគេចិត្តចិត្តហ្នឹងចិត្តចិត្តហ្នឹងប្រាប់មកចាំម៉ែចូលទៅដឹងឲ្យបាទនិយាយហ្នឹងបាទនិយាយនិយាយទៅវាពិបាកនិយាយទៅដូចជាជន់កែងឯងមិនថាហ្នឹងទៅឥឡូវទុកម៉ែជាម៉ែរបស់កូនទៅចាំបាច់បាក់អី មកពីស្រឡាញ់កូនមកឯងហ្នឹងបានបានវាពិបាកនិយាយណាស់ហ្នឹងអញ្ចឹងបានគាត់ថាចុះវាមានបញ្ហាអីសួរគេទៅបើគេស្រឡាញ់ដែរចាំម៉ែកាឲ្យវាស្រួលអញ្ចឹងដល់បានគ្នាគាត់ណាត់គ្នាឥឡូវគោរពគ្នារវាងប្តីប្រពន្ធយើងហ្នឹងចេះហ្នឹងហើយឲ្យទុកឲ្យទុកគាត់ហ្នឹងដូចជាឪពុកអញ្ចឹងបើគាត់ពេលគាត់ណែនាំត្រូវទុកគាត់ដូចឪពុកអញ្ចឹងប៉ុន្តែបើសិនជាពេលណាដែលប្រពន្ធនឹងមានអីណែនាំគាត់គាត់ដាក់ខ្លួនគាត់ ឲ្យឲ្យប្រពន្ធគាត់ដូចម៉ែគាត់ចឹងគាត់ណាត់គ្នាចឹងទៅមកនិយាយម្ដងម្នាក់ចឹងអីដល់ចឹងទៅគាត់ថាវាមិនដែលប្រពន្ធប្តីក្នុងលោកនេះមានពីណាមិនដែលខឹងគ្នាសោះទេប៉ុន្តែសំខាន់តែយើងដាក់គោលការណ៍មិនហ្នឹងចឹងអាត្មាចេះតែរៀនរៀនដែរចាំមើលយកប័ណ្ណពិសោធន៍ណាយកមកប្រើខ្លួនឯងបើជឿនការប័ណ្ណពិសោធន៍របស់គេយកមកប្រើមិនជោគជ័យទេណា វារៀងរៀងខ្លួនអាហ្នឹងហ្នឹងហើយហើយចាំមើលចាំសួរបទពិសោធន៍បងខាងមុខមកហ្នឹងហើយមានវិធីណា ទេមានតែពេលតិចហ្នឹងយើងនាំគ្នានិយាយគ្នាទៅរៀបចំតទៅមុខទៀតធ្វើម៉េចឧទាហរណ៍បទពិសោធន៍មកឧទាហរណ៍ថាប្តីប្រពន្ធឆ្លើយសំណួរគាត់អាត្មាគាត់ឲ្យយោបល់ទេប៉ុន្តែជោគជ័យមិនជោគជ័យមិនដឹងទេព្រោះចរិតមនុស្សវាផ្សេងផ្សេងគ្នាបាទអាត្មាគាត់ឲ្យយោបល់មួយថា បើយើងចង់ដាក់កតិកាអីប្តីប្រពន្ធហ្នឹងកុំកុំដាក់កតិកាពេលខឹងពេលអត់សុបាយចិត្តពេលយើងអត់សុបាយពេលយើងមានអារម្មណ៍ល្អនិយាយចឹងទៅចង់ចង់កែប្រែអាជីវភាពគ្រួសារការរស់នៅហ្នឹងនិយាយឲ្យស្រួលថាយើងរស់នៅដូចមិនសូវបានសុខសោះពីតោះគ្នារឿងនេះរឿងនេះតែយើងគួរដោះស្រាយយ៉ាងម៉េចដើម្បីឲ្យរាល់ការនិយាយហ្នឹងកុំឲ្យវាកើតទៅជារឿងហ្នឹងហើយសួរគ្នាទៅយើងគួរធ្វើម៉េច ហ្នឹងហើយបើឲ្យថ្មឲ្យយោបល់មកអត់បានទេពួកវាទល់តែឯកភាពទាំងសងខាងលើប្រពន្ធហ្នឹងឥឡូវខ្ញុំសនំពួកអញ្ចែពេលហ្នឹងបើនិយាយខ្ញុំនិយាយម៉េចអញ្ចឹងណា counseling គេរៀនចឹងដែរគេអត់មានសុំយោបល់ទេអត់មានសុំយោបល់អត់មានឲ្យ advice ទេអត់ឲ្យដំបូនមានទេថ្មមិនឲ្យអាចឲ្យដំបូនមានបានទេមានតែទាំងពីរអ្នកប្តីប្រពន្ធហ្នឹងអង្គុយនិយាយគ្នាពេលដែលអត់ខឹងពេលចិត្តល្អបំផុតឯងដាក់កតិកាមិនថា ឧទាហរណ៍តែមានរឿងមួយខ្ញុំប្រាប់ខ្ញុំចង់ប្រាប់ម៉ែវាឯងឬក៏ប្រាប់អូនឯងតើតើឲ្យបងនិយាយថាម៉េចកាន់តែផ្អែមតើតើបងគួរប្រាប់ឬក៏បងគួរនៅស្ងៀមហើយបើបងប្រាប់អានឹងស្រេចយើងដាក់កតិកាគ្នាទេអាហ្នឹងណាតម្លាក់បន្តិចម្នាក់មកហើយយើងនិយាយគ្នាពេលអត់ខឹងហ្នឹងហើយប្តីប្រពន្ធយើង ពួកយើងឆ្លោះគ្នាឲ្យគេដឹងវាគ្មានថ្លៃធ្នូអីទេចឹងអាត្មាក៏ឲ្យយោបល់ប៉ុណ្ណឹងឯណាហើយដោះស្រាយខ្លួនឯងអបអបគុណអំចាស់គ្រូណាហើយមានញាតិញោមគាត់សួរសោយទៅរស់ដល់សោយរស់កណាមានសំណួរមួយទៀតអំចាស់គ្រូគាត់ឈ្មោះបូរ៉ា LDP ណាបងគាត់សួរថាតើមានវិធីសាស្ត្របែបណាទៅដឹងថាគេជាមនុស្សល្អឬមិនល្អ ព្រោះរាល់ថ្ងៃមនុស្សច្រើនណាស់ចាញ់បោក ដោយ មិនស្គាល់ថាល្អឬអាក្រក់ណាសូមគេលំចាស់គ្រូបកស្រាយណានឹងលក្ខណៈសម្គាល់មនុស្សល្អព្រះអង្គពយល់មកហើយគឺមានលក្ខណៈ3ហើយលក្ខណៈសម្គាល់បុគ្គលពេលក៏មានលក្ខណៈ3តាមរយៈកាយកម្មវិច័យកម្មនិងមโนកម្ម នឹងពាក្យសម្ដីល្អស្របជាមួយនឹងអំពើវាស្ដែងចេញពីចិត្តល្អអាហ្នឹងយើងសម្គាល់ថាមនុស្សល្អដោយការសែបគប់សង្កេតរឿយរឿយប៉ុន្តែមិនឃើញផ្លេតឲ្យតម្លៃភ្លាមវាទៅសង្កេតមនុស្សអាក្រក់អញ្ចឹងដែរយើងមើលមកពាក្យសម្ដីហ្នឹងវាស្របជាមួយនឹងសកម្មភាពអត់ នៅក្នុងមង្គលទីបនីលោកបយលច្បាស់ហើយអាចបើកមើលបាននៅក្នុងហ្នឹងមង្គលទីបនីកន្លែងគាថាដបងផុតហ្នឹងហើយលោកបយលថាលក្ខណៈបុគ្គលពីលមាន3គឺកាយទុច្ចរិតវិច័យទុច្ចរិតមโนទុច្ចរិតមាន3ហ្នឹងប៉ុន្តែយើងអាចដឹងបានវាតសង្កេតហើយលក្ខណៈបណ្ឌិតហ្នឹងក៏មានលក្ខណៈសម្គាល់3ហ្នឹងដែរគឺកាយសុចរិត វិស័យវិជ័យសុចរិតនិងមโนសុចរិតអំពើល្អពាក្យសម្ដីល្អពាក្យថាសម្ដីល្អហ្នឹងគឺថានិយាយឲ្យគេបានប្រយោជន៍มันពាក់ព័ន្ធរឿងផ្អែមរឿងមិនផ្អែមទេសម្ដីល្អគឺជាសម្ដីដែលចិត្តចេញពីចិត្តមេត្តាចង់ឲ្យអ្នកស្ដាប់ហ្នឹងបានប្រយោជន៍ហើយការចេញពីចិត្តល្អដល់ចង់ឲ្យគេបានសុខមិនមែនជាការព្យាបាទ មិនមែនជាការជិះជាន់ប្រលិចចង់ឲ្យតែគេវិនិច្ឆ័យនោះទេអត់ទេពាក់ព័ន្ធនឹងការសង្កេតហើយយើងក៏ត្រូវសិក្សាអំពីលក្ខណៈពេលលក្ខណៈបណ្ឌិតហ្នឹងឲ្យបានច្បាស់ដែរហើយបានយើងយកអាហ្នឹងយកទៅដាក់នៅលើមនុស្សសង្កេតតាមសកម្មភាពហើយកុំឆាប់វិនិច្ឆ័យកុំឆាប់ជឿ ព្រោះតែឆាប់ជឿវាត្រូវគេបោកឯងចឹងបាននៅក្នុងការវិនិច្ឆ័យមនុស្សព្រះអង្គថាมันបានសង្កេតมันបានពិនិត្យឲ្យបានច្បាស់លាស់ហើយសរសើរនៅបុគ្គលដែលมันគួរសរសើរគេណាអញ្ចឹងទៀមទានឹងការសង្កេតពិនិត្យណាបើមិនអញ្ចឹងទេយើងនឹងមើលមនុស្សច្រឡំនឹងដូចអង់គ្លេសគេថា don't judge the book by its cover កុំ វិនិច្ឆ័យសភៅដោយគ្រាន់តែមើលក្របរបស់វាត្រូវមើលអត្តន័យខាងក្នុងរបស់វាហ្នឹងមានន័យយ៉ាងណាមានអ្នកសួរខ្ញុំកណាអាត្មាដែរថាពុទ្ធថាឲ្យខ្សែគប់បណ្ឌិតហើយឲ្យកុំឲ្យខ្សែគប់បុគ្គលពីលហើយសួរថាឲ្យអាត្មាចអល់មើលណាខ្លះបណ្ឌិតស្រុកខ្មែរឲ្យគាត់ខ្សែគប់មកគាត់បាក់រស់គាត់ថាអញ្ចឹងមកថារោពីលអានឹងខៃលោពីលច្រើនឥឡូវរោបណ្ឌិតឲ្យបាន2 3មក ឲ្យគាត់ទៅសែបគប់ហ្មងទៅមិនពិបាកគាត់ស្វ័យរស់ខាងបណ្ឌិតបណ្ឌិតហ្នឹងគឺស្អីគេគឺតួបញ្ញាហើយយើងមើលដោយភ្នែកហ្នឹងវាមិនងាយឃើញទេគាត់សួរត្រង់ត្រង់អញ្ចឹងគាត់ថាឥឡូវបាត់ដបងអ្នកណាបណ្ឌិតអាពងចាំអ្នកណាបណ្ឌិតតាមដែលអាត្មាអ្នកនិយាយបណ្ឌិតពេលបណ្ឌិតពេលហ្នឹងឲ្យប្រាប់ឲ្យថងថងមើលនៅគាត់ទៅរស់ទៅពេញរស់បណ្ឌិតនងទៅណារស់បណ្ឌិតនងហ្មងទៅវាពិបាក គាត់សួរអញ្ចឹងចាល់របស់គាត់ដែរឲ្យគាត់ច្អល់យល់មិនកើតបើយើងច្អល់មើលឃើញតែរូបភាពខាងក្រៅអាចិត្តគេមិនយើងមិនដឹងអញ្ចឹងវាមានតែខ្លួនយើងហ្នឹងអាស្រ័យនឹងបុគ្គលហ្នឹងថាតើយើងរីកចម្រើនគុណធម៌អត់ចេះវិញយើង អាស្រ័យនឹងបុគ្គលណា យើងចម្រើនសេចក្តីល្អឬអត់យើងចម្រើនការចេះដឹងឬអត់យើងចម្រើនផ្នែកស្មារតីឬអត់បើខ្សែគប់បុគ្គលណាកាន់តែ คล้ายទៅជាមនុស្សវង្វេងបាត់បង់សតិទៅប្រព្រឹត្តអបាយយមុខនាំយើងទៅធ្វើស្អីផ្សេងផ្សេងដែលមិនល្អអាហ្នឹងក៏បីសម្គាល់ថាមិនមែនបណ្ឌិតទេតែបើយើងសាបគប់បុគ្គលណានាំចំណេះចេះដឹងឲ្យយើងនាំឲ្យយើងយល់ដឹងពីសេចក្តីល្អខ្ល้ายទៅជាមនុស្សមានប្រយោជន៍សម្រាប់សង្គមចឹងបុគ្គលហ្នឹងគឺបុគ្គលគួរសាបគប់ដែរទោះសាបគប់សិនមិនដឹងអញអង្គុយនិយាយលោកបុគ្គលនេះនិយាយបុគ្គលនេះចេះបាទអាហ្នឹង ខ្សែគប់សិនតើវាបានប្រយោជន៍មែនអត់ហ្នឹងជាបុគ្គលដែលគួរខ្សែគប់ហើយអញ្ចឹងពោះបណ្ឌិតមែនទេគ្មានផ្លាកដាក់ទេមានពីណាទៅពាក់ផ្លាកថាខ្ញុំបណ្ឌិតទៅលើផ្លាកបណ្ឌិតមកអន់ដល់មកលើអញ្ចឹងបានថ្ងៃមុនខ្ញុំណានិយាយចឹងអ្នកខ្លះចង់ជជែកវែកញែករឿងអីអត់តន់ឆ្លើយតបទៅគេទេអួតសញ្ញាបត្រខ្ញុំរៀនចប់ប្រទេសនេះប្រទេសនេះប្រទេសនេះយកអាសញ្ញាបត្រនោះទៅគ្របគេ អាបណ្ឌិតគេមិននិយាយចឹងទេអានោះផ្លាកគេឲ្យហ្នឹងហ្នឹងអាអ្នកជាបណ្ឌិតឬអត់គឺតើអ្នកដោះស្រាយបញ្ហាបានអត់អាចដកខ្លួនឯងឲ្យចេញពីអកុសលធម៌បានអត់ចឹងមិនអានសភៅមិញលោកសេល្អថា the clever ឬក៏ the wise person is the one who know or understand his mind or her mind but the foolish person is the one who is commanded by his or her mind បណ្ឌិតពិតប្រកបគឺមនុស្សដែលយល់ពីខ្លួនឯងច្បាស់លាស់យល់ពីដំណើរចិត្តរបស់ខ្លួនឯងច្បាស់លាស់អាចដកខ្លួនឯងចេញអំពីអំពើអាក្រក់បានអហើយដល់បុគ្គលពេលពិតប្រកបគឺបុគ្គលដែលគ្រប់គ្រងដោយចិត្តរបស់គាត់ចិត្តហ្នឹងមិនមែន មិនចិត្តពោពេញដោយសតិបញ្ញានេះគឺចិត្តពោពេញដោយអកុសលហ្នឹងចង់ចំណែនក៏ចំណែនទៅចង់ធ្វើបាបគេក៏ធ្វើទៅតាមតែអំណាចចិត្តអាក្រក់ពេលដឹកនាំបុគ្គលបែបហ្នឹងហៅថាពៀលអញ្ចឹងអឺថ្មមិនមិនគិតថាអ្នកសួរនឹងមិនយល់ឯរឿងហ្នឹងបើអ្នកសួរហើយក៏ឆ្លើយទៅទុកជាការរាប់អានគ្នាកណាអរប្រគុណលោកចាស់គ្រូ ណាមានសំណួរញោមម្នាក់ទៀតគាត់ឈ្មោះអឺតេឡុងគាត់គាត់ផ្សាយមកគុំលំចាស់គ្រូហើយគាត់សួរថាអឺការធ្វើបន់ចំពោះឪពុកម្ដាយដែលគាត់ចែកឋានទៅហើយមិនទទួលបច្ច័យពីភ្ញៀវតើត្រូវឬខុសយ៉ាងណា ពីព្រោះគេថាយកបច្ច័យពីភ្ញៀវធ្វើឲ្យឪពុកម្ដាយនឹងជំពាក់កម្មពីពីភ្ញៀវចូលរួមណាសូមចាស់គ្រូជួយបកស្រាយដោយក្តីអនុគ្រោះកណាសូមនិមន្ត អើយកម្មរណារនោះទទួលទេបើយើងគិតថាអ្នកស្លាប់ទៅហើយនឹងវាត្រូវពាក់ព័ន្ធមួយអ្នកក្រោយគ្មានមានណារួចខ្លួនមួយទេណោះឧទាហរណ៍ថាឥឡូវឪពុកម្ដាយធ្វើល្អសឹងអីស្រាប់តកូនកើតមកធ្វើចោលហើយឪពុកម្ដាយត្រូវទទួលដែរបើស្លាប់បាត់ហើយហ្នឹងអានឹងតើកាលណាយើងមិនរៀនពីសច្ចធម៌ហ្នឹងវានៅតែអញ្ចឹងលើគេថារហូតហ្នឹងញយរហូត គេថាអញ្ចេះគេថាអញ្ចោះអញ្ចឹងថ្មមិនអាចនិយាយស្អីឲ្យចូលបរមត្តអីជ្រៅបានគ្រាន់តែលើកឧទាហរណ៍ឲ្យគិតបើសិនជាអំពើអ្នកក្រោយវាជាឥទ្ធិពលដល់អ្នកមុនអំពើអាក្រក់ផ្សេងផ្សេងឧទាហរណ៍ថាឪពុកធ្វើល្អហើយស្លាប់ទៅឧទាហរណ៍បដិសន្ធិជាទេវតាទៅហើយស្រាប់តែកូនទៅធ្វើចោលទៅលួចរបស់វត្តស្រាប់តែធ្លាក់ពីចាប់អាបាបកូនទៅទៅទាញឪពុកហ្នឹង ធ្លាក់ទៅនេះទៅនោះវាមិនសមវាមិនត្រូវឧទាហរណ៍ថាវាយើងវាមានពូជពងច្រើនណាតែជីតាគេអញ្ចឹងទៅវាមិនត្រូវមានកូនកូនមានចៅមានចៅទួតមានចៅលួតបើសិនជាអ្នកក្រោយធ្វើអីវាត្រូវតែពាក់ព័ន្ធដល់អ្នកមុខអាអ្នកមុខហ្នឹងមិនបាច់រួចខ្លួនទេមនុស្សអាក្រក់វាច្រើនណោះអញ្ចឹងមិនធ្លាក់អញ្ញាអញ្ញាយដោយសារតែអ្នកក្រោយធ្វើខុសហើយវាមិនអញ្ចឹងទេវាមិនអញ្ចឹងទេ ឆ្លើយមកថាវាមិនអញ្ចឹងទេថាវាមិនអញ្ចឹងទេអាហ្នឹងគេថាទេបើយើងគិតថាយកលុយគេអឺវាប៉ះពាល់ទៅដល់ឪពុកម្ដាយយើងយកលុយទាំងលុយមិនលុយលួយគេឬក៏លុយគេឲ្យបើគេចូលគេឲ្យមានតែស្អីអីមិនគឺយើងជៀសតារឿងអឺបុនធ្វើឲ្យឪពុកម្ដាយនឹងមួយចុះពេលរៀបការគេចងដៃយកអត់ មានអ្នកខ្លះហ្នឹងពេលរៀបការហៅភ្ញៀវច្រើនគាត់អាមេកគាត់អាមេកថ្ងៃមុននោះមានប្អូនម្នាក់គាត់ប្រាប់មានមិត្តភក្តិគាត់ម្នាក់ហៅភ្ញៀវច្រើនហ៎ហៅភ្ញៀវច្រើនហ៎ដល់ពេលមេឃភ្លៀងមកថាមុខឡើងជូរចុះធ្វើមហូបច្រើនហ៎ហ្នឹងហើយហើយតែមកផ្លេតវារាំងវិញទៅភ្ញៀវវាសម្រុកមកវាអត់មកហូហែណា ដល់រាំងភ្លៀងមកភៀវអត់កន្លែងអង្គុយបបាក់ចិត្តម្ដងទៀតមែនតើមិនរៀបមង្គលទេរៀបរឿងខ្វល់ខ្មែរមិនអត់ឃើញមង្គលការរហងៃថាជាមង្គលសោះខណៈគោរពតាមប្រពៃណីចឹងទៅមិនឃើញថាជាមង្គលឃើញតែរឿងអពមង្គលច្រើនហ្មងដឹងមិនឧទាហរណ៍អារម្មណ៍កាត់សក់នេះមួយ វាគ្មានមនុស្សណាងាយថាអត់សវឹងទល់រំធ្វើប្រកាច់ប្រកិននិយាយជាអេជាអាចឹងកើតទេមុនឡើងកាត់សក់និយាយអើដាក់មកតយពីតយសិនហ្នឹងហើយតែមិនដាក់មកតយពីតយទេជ្រៀងលប់លប់ចឹងអត់កើតទេហ្នឹងហើយអូហើយស្រាហ្នឹងមង្គលអភ្ញៀវមកសវឹងពេញក្នុងឯងមង្គលស្អីអពមង្គលអបាយមុខពេញរោងការដែលពុទ្ធព្រះអង្គថាអាហ្នឹងគេបាយមុខតែអាស្រាហ្នឹងហឹមហើយទៅរមមង្គលស្អី ព្រោះវាមកុលវាមិនឃើញអញ្ចឹងបានពិបាករហងៃហ្នឹងអត់ហ៊ានទៅយកប្រពន្ធខ្លាច់ប្រពន្ធគេយល់ដែរទៅណោះប្រពន្ធខ្លាំងហ៎ប៉ុន្តែប្រពន្ធខ្លាំងណាគេទាញឯងដាក់ស្រាដែរជាប់បាត់ណាប៉ុន្តែថាចឹងទៅបងអូនកណាការអត់មានស្រាទេណាធ្វើបានហើយអាវីហ៎ការនោះមានស្រាទេអត់ទេអូដល់ប៉លិសនៅយាមនៅស្នាក់ការខាងមុខនោះចុះការនេះការយេស៊ូទេហ៎ អត់ស្រាអត់អីណាវាទៅបានគ្រីឌីតយេស៊ូវិញទៅណាអារឿងហាមស្រាពពុទ្ធសោះហ្នឹងដល់ពេលអត់អត់ដាក់ស្រាមួយគេថាយីការនេះមិនក៏អត់ស្រាផឹកចឹងយេស៊ូដែរអូចប់ហើយបានប៉ូលីសម្នាក់ទៀតក៏ធ្លាប់ស្ដាប់ដែរក៏ថាវីនេះ Buddhism ចំហ្នឹងពុទ្ធសាសនាចំហ្នឹងបានគេធ្វើចឹងតែមិនបានប្រមាណគូទេហើយថ្ងៃ ដូចបងវណ្ណៈអីនេះការក៏អត់ដាក់ស្រាដែរអត់ទេបើបានច្រើនបន្តិចទៅវាដឹងបបួលគ្នាមិនឲ្យធ្វើបានច្រើនបន្តិចការចេញពីការទៅបើកឡានទៅស្វឹងធ្លាក់ភ្នែកទៅបុកគ្នាងាប់ទៅឃើញសិតតែអពមង្គលស្វឹងធ្លាក់ភ្នែកទៅកើតមង្គលស្អីជើងកាលផឹកទៅប៉ះមាត់ប៉ះសម្ដីទៅវៃគ្នាផ្អើលពេញរោការឃើញ Facebook តែអបាយមុខចូលហើយវាគ្មានរីចម្រើនស្អីទេអញ្ចឹងអីមិនសួររឿងអីមកកណ្ដាលនិយាយរឿងហ្នឹងហ្នឹងហើយឥឡូវចម្លើយឆ្លើយខ្លីកុំឲ្យតនេតណាឆ្ងាយថាវាអត់អញ្ចឹងទេហើយគិតមើលទៅគិតមើលទៅបើសិនជាអ្នកមុនហ្នឹងឧទាហរណ៍ថាឥឡូវឪពុកម្ដាយស្លាប់ទៅក៏បដិសន្ធិជាមនុស្សបាត់ហើយឯងនេះធ្វើបន់មួយឆ្នាំម្ដងមួយឆ្នាំម្ដង គេចូលប៉ុនចេះយកលុយនឹងចាត់ចែងក្នុងប៉ុនអញ្ចឹងកើតជាមនុស្សនឹងអាម៉េចជាពាក់ត្រូវធ្លាក់មកវិញអាម៉េចវាមិនត្រូវនឹងគេគេចេះតែថាទៅណាភ័យទៅណាអញ្ចឹងមនុស្សនឹងអត់ហ៊ានយកនឹងមិនមែនដោយសារការយល់ទេបើមិនយកក្នុងន័យអញ្ចេះឧទាហរណ៍ថាមិនមែនថាអត់យកនឹងខុសទាំងអស់ទេណាអាការអត់យកខ្លះរឹតតែល្អឧទាហរណ៍អត់មានជំនឿហ្នឹងឯងអត់មានជំនឿហ្នឹងទេប៉ុន្តែគិតអញ្ចេះឥឡូវយើងធ្វើប៉ុនហ្នឹង យើងចំណាយប៉ុណ្ណេះជើញភៀវអញ្ជើញអីមកឲ្យគាត់ពិសាចោយើងមិនចង់បានអីបានពីគាត់ទេឲ្យគាត់ពិសាឲ្យសុបាយចោយើងអត់ចង់បានអីទេអានឹងដោយចិត្តបរិច្ចាគអញ្ចឹងអានឹងរឹតតែល្អដោយគ្មានចង់បានលុយពីណាទេគឺដោយការលះបង់ហ្មងអានឹងរឹតតែល្អតែបើមិនយកព្រោះតែគេថាខ្លាចម៉ែចពាក់អាហ្នឹងមិនមែនគាត់មិនចង់យកទេចិត្តនឹងចង់ដែរតែមកខ្លាចតាមកពីខ្លាចហ្នឹងគ្មានល្អស្អីទេ មកពីខ្លាចតើដូចរាល់ថ្ងៃអ្នកទៅប្រជុំខ្លាចម៉ែជេអញ្ចឹងគ្មានល្អស្អីទេគ្មានកើតពីចិត្តបនស្អីទេព្រោះតែខ្លាចជេទៅបន្តទៅហ្នឹងហើយចាំហ៎អឺដូចដូចមង្គលការរាល់ថ្ងៃការជប់លៀងរាល់ថ្ងៃដូចដូចបរទេសគេអត់សូវទេគេជប់លៀងខូបកណាត់អីអីគេមិនសូវប្រើអាការចងដែរចងអីដូចខ្មែរយើងទេទេតាមនឹងកណាត់ដឹង ចងដៃលុយកាក់អីហ្នឹងណាគេអត់សូវទេបើមានកាដូមានស្អីហ្នឹងគេមានប៉ុន្តែលុយកាក់ចងដៃគេអត់សូវមានទេយើងខូបកំណត់ក៏ដោយស្អីក៏ដោយត្រូវតែលុយហ្មងហើយដល់យូរយូរយូរយូរទៅវាធ្វើអាហ្នឹងទៅជា business មួយដែរការហងៃក៏ការ business ដែរមានគ្រូសាខ្លះហ្នឹងកូនឃើញអាការនោះអញអញពេកក៏ថាធ្វើមុំមុំបានហើយដឹងម៉ែអូក៏ថាម៉ែណាអញដើរស៊ីការគេយូរហើយណាមកឲ្យមិនរៀបចំធំមិនកើត អញចងលាស់លុយច្រើនណាស់ចឹងត្រូវតែហៅភ្ញៀវណាអញធ្លាប់ចងមកវិញអស់ឃើញទេវាមិនមែនជារឿងធ្វើមង្គលទេធ្វើដើម្បីប្រមូលលុយវិញតាឥឡូវជាពាក្យដៃគ្នាទៅមកទៅមកឲ្យត្អូនប្រាក់ខែ1000ហ្នឹងក៏មិនគ្រប់ដែរស្រុកខ្មែរហ្នឹងរាល់ថ្ងៃក្មេងៗអូនប្រាប់ថ្មអូយខែនេះសបុត3ខែនោះសបុត4ហើយហើយតើតើរៀងអ្នកធ្វើការរៀងត្រឹសត្រឹសបន្តិចហ្នឹងអត់ហ៊ានចងទេរឿង20ដុល្លារអីនោះដល់50 100អីនោះ ត្អូញរឿងរងថ្ងៃហ្នឹងចឹងតែបើយើងបង្កើតប្រពៃណីវប្បធម៌ថ្មីមួយដែលល្អឧទាហរណ៍ណាកណាគិតថាវប្បធម៌ថ្មីដែលកណាគិតឃើញឧទាហរណ៍កណាឡើងដឹកនាំប្រទេសកណាបង្កើតច្បាប់ហ្នឹងមកព្រោះស្រួលមកឧទាហរណ៍ទេគ្មានមកការពិតទេកណាឧទាហរណ៍ឧទាហរណ៍ការអត់ឲ្យទទួលលុយណែឯងមានលុយធ្វើមហូបឲ្យគេមហូបបានហ្វ្រីចាំការធ្វើបានប៉ុណ្ណាប៉ុណ្ណឹង ប្រកាសច្បាប់នឹងមួយមកអត់ឲ្យទទួលលុយយូរយូរបំស្រួលមនុស្សអត់បាក់យកលុយទៅចងការគេទេអត់មានពិបាកយកលុយទៅស៊ីការគេត្រូវចងដៃម៉ានេះគឺគាត់ច្បាប់នឹងមួយមកដាក់ឲ្យណែឯងចង់ធ្វើមង្គលការសាច់ណែឯងធ្វើទេចង់ម៉ានតុកម៉ានតុកសាច់ណែឯងមានលុយប៉ុណ្ណាឲ្យគេហូបប៉ុណ្ណឹងទៅហាមទទួលលុយទទួលលុយពីគេខុសច្បាប់ដាក់ចឹងមួយមើលបំធូរ និយាយលេងទេស្មាគ្មានទៅធ្វើកើតទេណាកណាកណាអរគុណលោកចាស់គ្រូណាណាមិញខ្ញុំខ្ញុំចាស់គ្រូនិយាយរឿងប្រពន្ធមិញហ្នឹងគេគេថាលោកចាស់គ្រូផ្អាប់ប្រពន្ធដល់ហើយកណាមានសំណួរមួយទៀតដល់ញោមគាត់ឈ្មោះពេទ្យថៃគាត់ចង់សួរលោកចាស់គ្រូថាសាសនាពុទ្ធជាសាសនារដ្ឋហេតុអ្វីរដ្ឋមិនមានប្រាក់វិវត្តកសាងវត្តនៅជនបទទុកចោលយ៉ាងវេទនាបំផុត ណាសូមប្រកេនលោកចាស់គ្រូអឺអាហ្នឹងសួរអាត្មាមិនត្រូវដល់សួររដ្ឋតើក្របខណ្ឌនេះដាក់ថាជាបោះរដ្ឋក្នុងលក្ខណៈអីជាងកាយើងមិនអាចបន្ទោសបានទេគ្រាន់ថាអឺជាបោះរដ្ឋមានន័យថារដ្ឋនឹងទទួលស្គាល់ថាជារបស់ខ្លួនបើកសិទ្ធបើកសេរីឲ្យទាំងរាជទាំងមន្ត្រីនឹងរៀនឲ្យចេះដឹងអីចឹងណា នៅក្នុងន័យហ្នឹងមិនធានាអះអាងទៅត្រូវកសាងវត្តទេលេស្រេចលើសទ្ធាអីចឹងទៅជាបោះរដ្ឋមានន័យថាបើយើងមែនទេទៅបើមិនដឹងតែច្បាប់ក្នុងហ្នឹងគឺចែងយ៉ាងម៉េចខ្លះបោះរដ្ឋហ្នឹងគណៈមកក៏មិនសូវយល់ដែរប៉ុន្តែតាមគណៈយល់បើថាជាបោះរដ្ឋអ្នកការងាររដ្ឋទាំងអស់ត្រូវទៅយល់យ៉ាងហោចក៏ basic ដូចថាជាសិល5សិល8ពុទ្ធប្រវត្តិអីខ្លះអ្នកធ្វើការរដ្ឋទាំងឡាយហ្នឹងត្រូវតែចេះអាហ្នឹង អាហ្នឹងមិនសមថាជារបស់របស់រដ្ឋក្នុងន័យហ្នឹងឯងកណែយល់ទៅរឿងហ្នឹងតែអារឿងគេឧបត្ថម្ភមែនមែនមែនមែនអាហ្នឹងសេចក្ដីរបស់គេទេបើគេអត់សទ្ធាគុំទៅបខំគេរដ្ឋក៏ដោយមិនរដ្ឋក៏ដោយតែបើរដ្ឋទទួលខុសត្រូវរឿងសាលារៀនវិញឧទាហរណ៍ថាបង្កើតជាកម្មវិធីសិក្សាវត្តទៅធម្មមួយស្រុកហ្នឹងត្រូវមានសាលាប្រមាណរដ្ឋសហការមួយធម្មការឲ្យមានសាលារៀនចេញចុះអាហ្នឹងគួរចេញជា ច្បាប់របស់រដ្ឋប៉ុន្តែអាកសាងវត្តនេះរដ្ឋមិនគួររវល់ទេហ្នឹងហើយនឹងចប់ហើយ